តើធ្វើដូចម្ដេចដើម្បីយកឈ្នះចិត្តអារម្មណ៍ខ្លួនឯងបានកុំឲ្យគិតអវិជ្ជមានដឹងហើយថាគិតបែបនេះវាមិនល្អស្មុគស្មាញកើតទុកពិបាកចិត្តតែនៅគិតសូមអរគុណចឹងទៅត្រូវតែរៀនពីចិត្តនឹងត្រូវតែរៀនពីចិត្តចេតសិកនឹងរៀនឲ្យសង្កេតរៀនឲ្យសង្កេតរហូតដល់ដឹងថាធម៌នឹងមិនមែនយើងហ្នឹងហើយធម៌នឹងជាធាតដែលវាកើតឡើង ព្រោះបច្ច័យរបស់វាបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងព្រោះយើងច្រឡំយល់ថាចិត្តនឹងជាយើងយូរហើយនឹងយើងយកវាមកនៅក្នុងខាងយើងយូរហើយដូចសត្រូវដូចថាឥឡូវឧទាហរណ៍ចេះមានសត្រូវនឹងចូលមកប្រកបខ្លួននៅមួយយើងហើយអា ការសម្ងាត់របស់យោមទាំងប្រមាណហ្នឹងគឺសត្រូវនឹងដឹងទាំងអស់ស្គរកលុកកលៀតទាំងអស់ហើយដើរចាក់ចុចមនុស្សនៅជុំវិញយើងនឹងទាំងអស់ហើយយើងចង់ចាប់ម្នាក់ហ្នឹងងាយទីមួយអត់ដែលដឹងថានៅនឹងជាសត្រូវផងមកក្នុងនាមដូចមិត្តរបស់យើងអញ្ចឹងឧទាហរណ៍អញ្ចឹងណាអាណា ចង់ចាប់ហ្នឹងយើងការពារទៀតអីអានឹងគ្នាអញយូរហើយអានឹងគ្នាអញយូរហើយ ពីណាចង់ចង់ថាម៉េចក៏ការពារដែរព្រោះយល់ថាខ្មាំងម្នាក់ហ្នឹងគឺជាគ្នាយើងហ្នឹងហើយឲ្យយើងដេកលក់នឹងលប់ដាក់ថ្នាំ ក្នុងទឹករបស់យើងឲ្យយើងឈឺអីចឹងទៅដល់ពេលយើងដឹងខ្លួនមិនអត់ស្រួលខ្លួនឲ្យថ្នាំយើងផឹកឲ្យថ្នាំប្រសាទចឹងទៅរហូតដល់យើងទទួលស្គាល់ថានឹងជាមិត្តណាបើមានការអីក៏ត្រូវតការពារគាត់ណាចង់មកកំចាត់អីមិនបានទេ ការពារទៀតគឺការពារសត្រូវនឹងហ្មងការពារសត្រូវនឹងបដ ாய் ដែលព្រះសម្មាសម្ពុទ្ធត្រាស់ណដ្ឋិខន្ធសមាទុក្ខាទុកណែនស្មើដោយខណ្ឌហ្នឹងមិនមានទេរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌហ្នឹងគឺជាទុកយ៉ាងត្រៃលែងប៉ុន្តែយើងមិនដឹងដឹងថាអានឹងជារបស់ទុកទេយកវាមកជាខ្លួនយើងមិនមែនត្រឹមគ្នាយើងជាខ្លួនយើងបដ ாய் រាល់ថ្ងៃតើវាអដ្ឋិចប៉ុណ្ណាតណ្ហានឹងវាជាប់ប៉ុណ្ណាយើងមើលមើល បើត្រឹមថាអាត្មាលើកឧទាហរណ៍មិញណាលើកឧទាហរណ៍មិញថាប្រហែលជាខ្មាំងមកបន្លំខ្លួនយ៉ាងណាក៏វានៅទីអ្នកដតីដែរតែខ្មាំងមួយហៅថាខន្ធមេនេះខន្ធមេនេះទូខន្ធទូរូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះយើងអត់បានគិតថាគ្នាយើងផង យើងគិតថាជាយើងបាត់ទៅហើយអញ្ចឹងវា melt វាវាវាคลายជាយើងឯងអាសញ្ញារបស់យើងនឹង ចំណាំថានឹងជាយើងទៅហើយអញ្ចឹងបានប្របាក់ចិត្តហ្នឹងវាអត់មានដើរដឹងថាចិត្តប្របាក់ទេវាដឹងថាអញអ្នកបាក់ចិត្តហ្នឹងបដ ாய் អត់ដឹងថាចិត្តប្របាក់ដែលដែលចិត្តជារបស់ដតីវាអត់ដឹងអញ្ចឹងយើងអត់សិក្សាធម៌ព្រះអង្គយើងអត់ដឹងទេយើងអត់ដឹងទេចេះបាក់ចិត្តអូខ្ញុំបាក់ចិត្តដល់ខ្ញុំ stress ដល់ខ្ញុំខ្ញុំធុញធាប់ខ្ញុំពិបាក វាមានខ្ញុំឯណាពិបាកមែនតែនទៅគឺចិត្តវាពិបាកឃើញទេចិត្តវាពិបាកខណ្ឌហ្នឹងមានឈ្មោះមួយយ៉ាងហៅថាបរតោ ជារបស់រតីរតីពីគ្នារូបផ្សេងវេទនាផ្សេងសញ្ញាផ្សេង សង្ខារផ្សេងវិញ្ញាណផ្សេងឃើញទេផ្សេងពីគ្នាហើយរូបវត្ថុមួយមួយមួយមួយផ្សេងផ្សេងផ្សេងពីគ្នាទៀតគ្មានអាណាជារបស់អាណាទេប៉ុន្តែ វាគ្រាន់តែបច្ច័យដល់គ្នាឲ្យវាកើតឡើងប៉ុណ្ណោះហ្នឹងហើយគ្រាន់វាធ្វើការជាមួយគ្នាប៉ុណ្ណោះដូចបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយអញ្ចឹងណាអញ្ចឹងតួបុគ្គលិកវាគ្មាន ពីណាបោះពីណាទេប៉ុន្តែពីណាធ្វើការឲ្យពីណាបាន តែមែនទេមនុស្សទាំងអស់គ្មានពីណាបោះពីណាទេហ្នឹងហើយ ដូច្នេះអឺថ្មនៅតែឲ្យអនុសាសន៍ថា វាមិនខុសពីជំនាញខាងក្រៅទេ យើងចង់ធ្វើចំនួនរៀនចំនួនយើងចង់ច្បាប់យើងរៀនច្បាប់ យើងចង់ធ្វើបលិសរៀនច្បាប់បលិសយើងចង់ធ្វើទាហានរៀនច្បាប់ទាហានចង់ធ្វើនយោបាយរៀននយោបាយ ចង់តំណែងតំណងអន្តរជាតិរៀនភាសារៀនតំណែងតំណងឃើញទេវាត្រូវមាន skill របស់វាអញ្ចឹងហើយបើចង់គ្រប់គ្រងចិត្តរៀនពីចិត្តហើយកពូលអ្នករៀនពីចិត្តច្បាស់អត់មាននរណាក្រៅពីព្រះសម្មាសម្ពុទ្ធទេធានាហ្មងក្នុងលោកនេះគ្មានពេលណាស្គាល់ចិត្តច្បាស់ជាងព្រះសម្មាសម្ពុទ្ធទេទោះបីគេថាអូមេរៀនចិត្តសាស្ត្រថាស្គាល់ចិត្តមិនច្បាស់ទេ អកុសលចែកមិនច្បាស់ប៉ុណ្ណោះ អកុសលចិត្តណាពាក្យតែចិត្តបាបនឹងចែកមិនច្បាស់ផងដូចអ្នក psychology ដូចច្រើនមានស្អីអើគាត់អាចតកតងនឹងផ្នែកជីវសាស្ត្រច្រើនផ្នែករូបសាស្ត្រច្រើនដែររៀនចិត្តសាស្ត្រអាចពាក់ព័ន្ធនឹងរូបសាស្ត្រច្រើនដែរអានឹងល្អដែរមិនអន់ទេប៉ុន្តែបើនិយាយពីចិត្តហ្មងក៏អត់ស្គាល់ទេអត់ស្គាល់ថាចិត្ត4ជាតិនឹងល្មិចទេហ្នឹងហើយយើងការយកកិលេស ទៅប្រក្រាបកិលេសអត់ដឹងទេអត់ដឹងទេទីហោះតែបាក់ stress ពេកអឺទៅ relax ខ្លះទៅទៅដើរលេងខ្លះទៅត្នេះត្នោះខ្លះទៅទៅជាប់មួយកិលេសទៅបង្កើតកិលេសថ្មីទៅជាប់ជាមួយអារម្មណ៍ថ្មីឃើញទេគាត់ថាជាប់មួយយកមួយមួយជំនួសជាប់មួយយកមួយមួយជំនួសឲ្យបណ្ដាជាប់រហូតជាប់រហូតមិនដែលឃើញទោសរបស់វាទេមិនដែលទេហើយដល់មេគាព្រះអង្គរៀនពីចិត្ត រៀនពីទីតាំងរបស់ចិត្តរៀនពីទ្វារបស់ចិត្តរៀនពីចំណៃរបស់ចិត្តហេតុអីខ្លះឲ្យចិត្តនឹងកើតឡើងហេតុណាខ្លះធ្វើឲ្យចិត្តនឹងស្ងប់ទៅវិញច្បាស់ទាំងអស់ចឹងឃើញដល់រៀនពីចិត្តអីហើយឥឡូវនៅក្នុងបរិច្ឆេទទី4គេរៀនពីទ្វារៀនពីអារម្មណ៍របស់វាទ្វាហ្នឹងមានន័យថាវាចេញទៅច្រកណាចិត្តហ្នឹងអឺហើយ ដល់រៀនពីអារម្មណ៍មានន័យថាស្អីដូចវាប្រដាប់ដឹងទាំងអស់ហ្នឹង object របស់វាមានន័យថាតើវាទៅគិតអីខ្លះចិត្តហ្នឹងឃើញទេអត់មាននរណារៀនបរិញ្ញាច្បាស់ជាងពពុទ្ធទេ តែមេរៀននឹងវាកប់ជ្រៅពេកកប់ជ្រៅពេកធ្វើឲ្យមេរៀនធម្មតាធម្មតាគឺយកបកកើតជាមេរៀនចិត្តសាស្ត្រស្អីស្អីណានៃរៀនឲ្យដោះស្រាយមនុស្សអត់កើតប៉ុណ្ណោះហ្នឹងហើយ អីថ្មដែលដែលយោយោវាព្រះពុទ្ធដីកាយកមកបកស្រាយរាល់ថ្ងៃនេះណាឧទាហរណ៍ថាវាមានទំហំធំធេងនៅក្នុង នឹងប្រហែលប្រពន្ធមហាសាគរអាត្មាយកបានប្រហែលមួយដបមកទេទឹកដតិចៈគឺការបរៀនរបស់ព្រះ សម្មាសម្ពុទ្ធដូចមហាសមុទ្រទាំងមូលអញ្ចឹងណា តែអាត្មាយកមកចែករហងៃហ្នឹងបានប្រហែលមិនដឹងបានប្រហែលមួយដបហ្នឹងអត់បើប្រៀបហ្នឹង ហើយបានបន្តិចប៉ុណ្ណឹងអាត្មាអាចធ្វើឲ្យមនុស្សតិចបានច្រើនណាដូចថ្ងៃទៅសន្ទនានៅផាកលើកនេះក៏ចប់ភ្លាមញោមម្នាក់គាត់មកប្រាប់ថាគាត់តាមពិតសម្រាប់ចិត្តសម្រាប់ខ្លួនហើយកុំតែបានស្ដាប់ធម៌នឹងតនកុំអីគាត់ថាអត់មានជីវិតមកជួបគេជួបឯងថ្ងៃនោះទេណាគាត់កើតជំងឺផ្លូវចិត្តទៅពេទ្យទៅអីអស់ហើយប៉ុន្តែដោះស្រាយបានទេពួកវាអត់ស្គាល់ចិត្តហ៎ វាឃើញតែបញ្ហាឃើញវាស្គាល់មានស្គាល់ចិត្តណាអត់ដឹងថាអានឹងរឿងរបស់ចិត្តណាវាជារឿងរបស់នៅនេះរឿងរបស់នៅនោះរឿងរបស់នៅនេះដល់តែរៀនពីបរមត្តធម៌ឃើញតែធម៌កើតឡើងវាអត់មានរឿងស្អីផងរឿងចិត្តបកកើតទាំងអស់ហ្នឹងប៉ុន្តែមេរៀននោះវាល្អពេកវាប៉និតពេកមនុស្សយើងត្រូវរំលងឃើញនេះខំអូម្នាក់ម្នាក់នោះ ចង់ខ្លាយជាស្អីលើពិភពលោករហូតដល់ច្បាំងគេច្បាំងឯងទៀតដូចពូទីនអីចឹងសួរតែគាត់សក់ឯងអត់សក់ទេគាត់ខ្មាស់គេផងអីផងអាពាក្យនិយាយថាត្រូវប្រកាស ជាជំនះចេះចេះគាត់ខ្មាស់គេសម្បើមណាពូទីនអីបានឃើញតែអំណាចក្នុងដែរអត់ខ្មាស់គេខ្មាស់គេសង្ងប់ហ្នឹងដើរស្រាតហ្នឹងហើយវ័យកូនក្មេងមួយវ័យដួលគាត់ទៅយល់ច្រឡំថាអាខ្លាំងហ្នឹងទៅវ័យគេថាអត់ទេ បរោះខ្លាំងមែនទែនសង្គ្រោះគេតើ ចឹងចង់រៀបចំចិត្តទៅរៀនពីចិត្តចឹងបាច់តែស្អីចង់រាប់លុយក៏ត្រូវស្គាល់លុយក្រដាស់ក្រដាស់10000ក្រដាស់20000ក្រដាស់50000អាត្មាឲ្យទៅរាប់លុយខ្មែរយើងឡំដឹងរាប់ត្រូវអត់ទេមុនរាប់ក៏ត្រូវមើលខ្លះនោះអាណា50000អាណា100000អីហើយខានកាន់លុយយូរហើយថាចង់រៀបស្អីទៅស្គាល់អាហ្នឹងមិនស្គាល់អាហ្នឹងរៀបមិនកើតចិត្តហ្នឹងក៏ដល់ចង់ដើរដល់ចុងពិភពលោក ណាក៏នៅតែបាក់ចឹង ព្រោះធុងភ្លើងវានៅជាប់ចិត្តនឹងរហូតខ្ញុំសង្ឃឹមថាអូផ្លាស់កន្លែងទៅទីនេះទីនោះបានស្រួលចិត្តអត់ទេមេរោគនៅក្នុងចិត្តនេះខន្ធមេហើយវាមានអកិលេសមេទៀតឃើញទេក្នុងខ្លួនហ្នឹងក្នុងខ្លួនហ្នឹងអាតួខន្ធទាំង4ហ្នឹងមេអីវារំខានយើងហើយអត់ទៅធ្វើការអត់មានអីចាយឃើញអត់អត់ខំធ្វើអត់ប្រឹងអត់អី ងើបភារៈច្រើនធ្វើឲ្យពិបាកឈឺអត់អីមើលឃ្លានអត់អីទិញហូបឃើញដូចមេអត់ឃើញដូចមេអត់មានពីណារំខានទេអាហ្នឹងរំខានណាស់អូតនេចង់មកធ្វើអីមានប្រយោជន៍ទិញបានខ្វះនេះខ្វះនោះទៀតឡើយវាត្រូវការណាស់ខ្វះកណ្ដាត់កណាត់រុំវាហ្នឹងវាខ្វះក្តៅពេកតិចពេកឃ្លានពេកឈឺចេះចុះអកតញ្ញូណាស់នេះអារាងកាយយើងមួយនេះ ខណ្ឌយើងមួយណាអកតញ្ញូមែនតេនហ្មងណាវាមិនដឹងគុណយើងទេថ្នមវាណាស់តាំងពីព្រឹកដល់ល្ងាចនឹងប៉ះនេះប៉ះនោះវាឈឺវាមិនស្ដាប់យើងទេប៉ុណ្ណឹងហើយក៏វាប៉ុណ្ណឹងទៅណាប៉ុន្តែវាមានអាកិលេសសមាទៀតអាមេកិលេសសមាចាំដុតឲ្យឈឺឲ្យផ្សាឲ្យចង់នេះឲ្យចង់នោះអូចាណាបំរៀនពីវាទៅចាញ់បោកវារហូតគេដតីចាញ់បោកយើងមិនទេតែខ្លួនឯងបោកខ្លួនឯង រវល់រហូតរវល់នោះប៉ុណ្ណឹងប្រជែងដឹងយុទ្ធនា